សូមអនុមោទនាអនុមោទនាស្ដាប់ព្រះធម៌ទេសនាអនុមោទនាសុសោសាំងលភតិបញ្ញាការស្ដាប់ព្រះធម៌ដោយល្អរមែងបានបញ្ញាអនុមោទនានមោតស្សៈភេកវៈតោអរហតោសម្មាសម្ពុទ្ធស្សៈ នមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមត្ថុរតនតយស្សៈទូលព្រះបង្គំខ្ញុំព្រះករុណាសូមលើកកំបងគង់អញ្ជលីនមស្ការក្រាបថ្វាយបង្គំ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 គោរពនិងដោយសេចក្តីជ្រះថ្លានមស្ការចំពោះលោកម្ចាស់គ្រប់ព្រះអង្គដែលមានប្រវត្តមានមួយលើលោកម្ចាស់ដែលគង់ចាំវសានិវត្តភ្នំបាតនេះដោយសេចក្តីជ្រះថ្លា ចម្រើនពរញាតិញោមពុទ្ធបរិស័ទលោកតាលោកយាយក្មេងចាស់ប្រុសស្រី ទាំងអស់ដែលកំពុងតែអង្គុយត្រៀបត្រាស្ដាប់ពធទេសនា នាវេលារាត្រីនេះ ដោយសេចក្តី រាប់អានពីអាត្មាភាពផងដែរចម្រើនពរដល់លោកអាចារ្យគណៈកម្មការវិយវចវត្តភ្នំបាទនេះដោយសេចក្តីរាប់អាននិងសូមចម្រើនពរដល់អិសរាធិបតីសម័យដើមទៀនប្រធានដើមបនដែលបានហែហមអមដំណើរនៅស្បង់ស្បៃត្រៃជីវរដើម្បីប្រគេនព្រះសង្ឃក្នុងការ ក្រាលក្រងអនុមោទនាកឋិន សូមញាតិញោមទទួលការរាប់អានពីអាត្មាភាពដោយសេចក្តីស្រឡាញ់រាប់អានក្នុងព្រះធម៌និងសូមចម្រើនពររាប់អានញាតិញោមពុទ្ធបរិស័ទដែលតែងតែតាមដានស្ដាប់សម្លេងព្រះធម៌តាមរយៈប៉ុស្តិ៍វិទ្យុនានាក្នុងព្រះរាជាណាចក្រកម្ពុជាដោយសេចក្តីស្រឡាញ់រាប់អានក្នុងព្រះធម៌អ៊ីតោបរាំងមយ៉ាងធម្មទេសនាងទេសេសាមៈបន្តបន្តជាប់ពីការតាំងបដនមស្ការដ៏សង្ខិតសង្ខេបបែបគ្លីមកប្រមាណប៉ុណ្ណេះ តម្រូវត្រូវការពេលវេលាអាត្មាភាពនិងបានឱកាសចូលរួមប្រកាសសម្ដែងនៅព្រះសទ្ធម្មពិសេសទេសនា ប្រគេននិងចែកជូនញាតិញោមពុទ្ធបរិស័ទជាទីសន្តាប់និងស្ដាប់ក្នុងវេលាគ្រាឱកាសនេះហើយនៅក្នុងការសម្ដែងព្រះធម៌នេះផងដែរគឺក្រោមការរតនារបស់វកណាម្ចាស់បងគ្រូធម្មធិរុរុនរាជដែលបានឱកាសអនុញ្ញាត ប្រគេនខ្ញុំបកណាអាត្មាភាពដើម្បីបានសម្ដែងព្រះសទ្ធម្មវិសេសទេសនា ក្នុងកម្មវិធីបុណ្យអង្គធនទានសាមគ្គីនិវត្តសុវណ្ណគិរីបបតាប៉ាលេឡៃហើយវត្តភ្នំបាទហើយលោកម្ចាស់ហ្នឹងក៏ជាសហការីក្រុមការងារវត្ថុជាមួយនឹងអង្គខ្ញុំបកណាអាត្មាភាពដែលញាតិញោមពុទ្ធបរិស័ទហ្នឹងតែងតែលឺសូរស័ព្ទសំឡេងរបស់បកណាម្ចាស់ នៅនារាត្រីម៉ោង8រហូតដល់ម៉ោង10យប់និងញាតិញោមដែលស្រឡាញ់ចូលចិត្តគ្រប់គ្រងនៅវត្តជុដងចន្ទនី98.3 MHz ដែលផ្សាយចេញពី រាជធានីភ្នំពេញ គឺរៀងរាល់រាត្រីថ្ងៃច័ន្ទដល់ថ្ងៃពុធគឺឮសំឡេងផ្សាយផ្ទាល់ជាមួយនឹងលោកម្ចាស់រុនរាជនឹង ហើយលោកម្ចាស់ក៏បានរំលឹកនៅអឺដំណើរអនុសាវរីយ៍ថ្ងៃមុន សម្ដែងធម៌ទេសនានៅ ខេត្តត្បូងឃ្មុំជាមួយគ្នានឹងណាមវេងវ័នហើយក៏នឹកឃើញថាអឺយើងជាអ្នកសម្ដែងធម៌ទេសនាហ្នឹងនិមន្តដល់ណាក៏ដល់ដែរ និមន្តទៅទីណានឹងទៅទីនោះអត់មានប្រកែកហើយអត់មានតថ្លៃអត់មានអឺរើសទីកន្លែងអ្នកមានអ្នកក្រល្អសខ្មៅលុយខ្មែរលុយដុល្លារអីហ្នឹងគឺអត់បានរើសអើងចំពោះញាតិញោមទេហើយក៏អត់រើសអើងថាចិត្តថាឆ្ងាយដែរសំខាន់ពេលវេលានឹងទំនេរអាចនិមន្តទៅបាននឹងទៅ តែចម្រើនពរញាតិញោមពុទ្ធបរិស័ទថាបើសិនជាយើងវែងផ្លូវនៅក្នុងខេត្តនៃប្រទេស កម្ពុជា យើងអាចឥឡូវនេះមានបច្ចេកវិទ្យាដូចជា map ឬក៏អឺយើងអាចវាយទីតាំងតាមរយៈអឺការចែកឬក៏ការបោះនៅទីតាំងពី ភាគីម្ខាងមកភាគីម្ខាងទៀតដើម្បីពុះទៅរកគោលដៅនោះឲ្យឃើញហៅថា GS ហ្នឹងណាហ្នឹងហើយអាចរកឃើញបានឬក៏តាមតំណាក់តំណងលេខទូរស័ព្ទឬក៏សាក់សួរពីប្រជាជនដែលនៅទីកន្លែងនោះនឹងបានតែប្រសិនណាបើយើងវង្វេងផ្្លាត់ស្មារតី ធ្លាក់ទៅកាន់អបាយភូមិណាអត់ងាយវិលត្រឡប់មកទេ ឬក៏ផុងខ្លួនធ្វើឲ្យខ្លួនឯងវង្វេងលាំងផ្លត់ស្មារតីជ្រុលខ្លួនធ្វើអំពើអាក្រក់វង្វេងនៅក្នុងរឿងអាក្រក់នឹងមិនងាយនឹងវិលត្រឡប់មកវិញទេហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទសូមជ្រាបទាំងអស់គ្នា ដូចជាយើងមកវត្តភ្នំបាទអញ្ចឹងទោះជាវង្វេងទៅផ្លូវណា វៀងអីបន្តិចមែនតែ អាចសួរគេរកវត្តភ្នំបាទឃើញ តែបើវង្វេងជ្រុលខ្លួនធ្វើអាក្រក់ហើយมันងាយនឹងវិលត្រឡប់ឲ្យត្រូវនៅក្នុងដំណើរជីវិតនេះនឹងអញ្ចឹងញាតិញោមទាំងអស់គ្នាដែលអង្គុយស្ដាប់ពធទេសនាក្នុងវេលាគ្រាឱកាសនេះ តែងតែចង់ដឹងចង់យល់អំពីកិច្ចកម្មវិធីបុណ្យកឋិនទានកឋិនទាននេះប្រហែលថ្ងៃជាប់ជាប់គ្នាគឺអាត្មាទេសរាល់ថ្ងៃកឋិនហ្នឹងហ្នឹងគឺដដែលដដែលហើយអត់អត់ផ្លែកពីគ្នាប្រហែលទេរបៀសរបៀសបន្តិចបន្តិចទេពីព្រោះកម្មវិធីកឋិនគឺត្រូវតែ លើកពីប្រធានបទកថាហើយបើសិនជាបុណ្យកថាលើកពីបច្ច័យ4លើកអំពីបុណ្យជាបណ្ណកិច្ចឬក៏លើកអំពីធម៌អាផ្សេងផ្សេងដែលក្រៅអំពីប្រធានបទកថាអានឹងវាអត់ត្រូវរឿងអញ្ចឹងណាញាតិញោមញោមអើយអឺអ្នកមិនអាបែបគ្នាតិចផងហើយអត់សូវអឺ មាត់កអីបែបអត់តន់បបឬក៏មិនញោមហ្នឹងហើយអឺវត្តភ្នំបាតហ្នឹងតាមតែដឹងរាល់ឆ្នាំពេលល្ងាចអត់សូវមានទេច្រើនតែមកពេលព្រឹកបើពេលល្ងាច មិនសូវមានទេហើយវត្តនេះ ចំណេញជាងគេ ត្រង់ថា អត់សូវចំណាយទេពេលល្ងាចអត់សូវចំណាយទេ ចំណាយតែ50 60ម៉ឺនអីទៅអាចសល់ផង តែបើវត្តខ្ញុំប្រកាសណាអាត្មាភាព ពេលល្ងាចយ៉ាងអត់ណាស់ក៏ក្បែរ1000ដែរចំណាយពេលល្ងាចចុះប្រជាជននៅជុំវិញនោះ អ្នក ខ្លះចូល5000អីលេងខ្ចប់ទៅបាត់ទាំងឆ្នាំងទៀតនោះហ្នឹងហើយហើយដល់ពេលព្រឹកឡើង យើងត្រូវចំណាយ5 6លានទៀតទៅចូលជាង10លាន នឹងគាត់ចំណាយទៅវិញហើយបើភ្នំបាតគឺចំណាយតិចតិចទេព្រោះតិចទេដោយសារញាតិញោមខ្លះគាត់មកពេលព្រឹកហើយគាត់មកពេលព្រឹកពេលដែលអឺពុតបោះសัตว์មកច្រើនពេកអ្នកខ្លះគាត់ខ្លាចអត់បាយដែរគាត់ដាក់ពីផ្ទះមកក្រៃលោពុតបោះសัตว์ញាតិញោមវិយាវចៈវត្តអីគាត់រត់បោលការខ្នះខ្នែងមើលអត់គ្រប់ជ្រុងអត់គ្រប់ជ្រោយអញ្ចឹងគេមកគេត្រៀមឲ្យស្រេចគេមានបាយទឹក ចង្ហាន់វ័នជូនគេរៀបចំប្រគេនទាំងប្រសង់ទៀតផង គេទុកដាក់សម្រាប់ហូបគ្នាខ្នងគេផងអញ្ចឹងវត្តភ្នំបាតហ្នឹងដូចជាមិនសូវចំណាយប្រមាណទេរាល់ឆ្នាំ6 4 5លានអីហ្នឹងនឹងអស់ច្រើនណាស់តាមដែលធ្លាប់ដឹងតែឆ្នាំនេះដឹងមិនទេដឹងមិនតាន់ដឹងទេបាទហើយអសូរណាស់ញោមមកតាំងពីវត្តនេះ មិនតាន់មានអីធ្លាប់ អស់វិចារិកាប្រមាណរូបហើយនៅមិនសុកមិនសល់ទេក្នុងព្រៃហើយលោកម្ចាស់រុនរាជចេញពីវត្តថ្មីដងទួងមកគង់នៅទីនេះនឹងឃើញថាចេះតែសុខសប្បាយហើយបានកសាងត្បិតថាតិចតិចតក់តក់ក៏ពិតមែនតែលោក នៅតែតស៊ូបានកសាងរួមជាមួយ នឹងពុទ្ធបរិស័ទនៅទីនេះនឹងវាតិចតួចណាស់ពុទ្ធបរិស័ទនៅទីនេះតិចតួច នឹងអញ្ចឹងហើយតលតែមានប៉ុនធំដូចជាកឋិនអញ្ចឹងបើសិនជាភ្ជុំនោះក៏មិនសូវបានប្រមាណកន្លែងយើងណោះញោមណោះនឹងអត់សូវមានវេនវេនអីទេបើវេននោះគេជួនកាលលោកទៅប្រាប់គេហើយបោះជាសបុតបោះអីហើយក៏មិនសូវមានអ្នកមកប្រមាណហើយចូលឆ្នាំអីបើអ្នកក្រៅនឹងបើសិនជាអ្នកក្រៅមានសទ្ធាជ្រះថ្លាមកទៅក៏ក៏បានទៅ តែបើអត់ទេក៏អត់ចឹងយើងទៅរកពីណានឹងស្រេចលើសទ្ធារបស់ពុទ្ធបរិស័ទដោយឡែកអឺក្នុងមួយឆ្នាំមានម្ដងកថានិទាននេះ ជាឱកាសសម្រាប់លោកម្ចាស់នឹងបានថវិកាហិរញ្ញវត្ថុទៅបង់បំណុលគេដែរណាញោម តាមដែលឮនោះលោកថាជំពាក់គេជាង30លានទៀតជាង30លានទៀត នឹងដែលនៅច្រើនដែរណោះញោមណោះញោមតែបើអាត្មាជាពាក់គេតិចទេញោម20ជាងលានហ្នឹងអា20ជាងម៉ឺនហ្នឹងព្រោះសាលាឆាន់អាត្មា232500ហ្នឹងហើយហើយជាក់ស្ដែងឲ្យគេទើបតែបាន50000ទេអញ្ចឹងនៅជាង100000ក្រាស់ទៀតញោមអញ្ចឹងអឺលោកម្ចាស់ប៉ុណ្ណឹងតិចទេ អញ្ចឹងចូលមកដល់កម្មវិធីប៉ុនដែលញាតិញោមពុតបរិស័ទធ្វើអង្គកឋិនទាននេះចម្រើនពរជម្រាបជូនថាប៉ុនកឋិនទាននេះ មានអំណាចយ៉ាងខ្លាំងត្រង់ថា ជាប៉ុនមួយដែលអនុគ្រោះដល់ព្រះភិក្ខុសង្ឃនិងដែលគង់ចាំព្រះវសាអស់ត្រៃមាសក្នុងពតសីមា មិនថាវត្តភ្នំបាទឬក៏វត្តដតីដតីទេ គឺតែងតែបានការដង្ហែអង្គឋិនទានចូលមកកាន់វត្តណានីមួយនីមួយដែលបានគង់ចាំព្រះវសានឹងហើយការដែលយើងបានហែហោមអមដំណើរនៅអង្គឋិនទានចូលទៅកាន់ចូលទៅកាន់វត្តណាមួយ ហាក់បីដូចជាយើងបានអនុគ្រោះដល់ព្រះភិក្ខុសង្ឃដែលបានគង់ចាំវសាត្រត្រង់ប្រតិបត្តិប្រព្រឹត្តធម៌អាសខាវិន័យរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងរង្វៀងនៃ3ខែនោះ ហើយម្យ៉ាងទៀតជាការអនុគ្រោះជ្រុំជ្រែងព្រះសង្ឃលើកទឹកចិត្តព្រះសង្ឃដែលលោកបានសាងប្រភ្នោះបុះនៅក្នុងព្រះពុទ្ធសាសនានេះជួយជាលុយជាកថវិកាបរិការផ្សេងផ្សេងជាកិច្ចទំនប់បំរុង ក្នុងព្រះពុទ្ធសាសនាផងនឹងមានកសាងមានថវិកាកសាងកតកសាងព្រះវិហារ សាលាព្រមទាំងត្រួតត្រងដល់ភិក្ខុសាមណេរដែលលោកគង់សិក្សាអាស្រ័យនិវត្តណាមួយហ្នឹង គឺបានញាតិញោមពុតបរិស័ទនឹងអនុគ្រោះអញ្ចឹងការដែលដង្ហែអង្គកឋិនទានឬក៏ការធ្វើបុណ្យកឋិនទាននេះ ដូចជាការអនុគ្រោះ ជាអំណោយសម្រាប់ឧបត្ថម្ភដល់ព្រះភិក្ខុសង្ឃ អង្គសាមណេរដែលលោកបានត្រត្រង់បុកក្នុងព្រះពុទ្ធសាសនាហើយបានកាន់វសាក្នុងរយៈពេល1ឆ្នាំមាន3ខែនេះនឹងនឹងម្យ៉ាងម្យ៉ាងមួយទៀតអង្គថនទាននេះគឺជាទានព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតនឹងមិនមែនចេះតែមានមានទេ ធម្មតាការដែលធ្វើ បុណ្យអ្វីផ្សេងផ្សេងមានកាលមានពេលវេលា ធ្វើពេលណាក៏បានឲ្យតែយើងមានលុយមានកាក់មានពេលវេលា មានទ្រព្យធនធាន អាចនឹងធ្វើបានទាំងធ្វើពេលណាក៏បាន បុណ្យបច្ច័យ4បុណ្យចម្រើនបុជនតខេណានុបទានតខេណាទានញាតិញោមអាចធ្វើបានគ្រប់ពេលគ្រប់វេលា ទាំងអស់ដោយឡែកបុណ្យកឋិនទាននេះ មិនមែនស្រាច់តែយើងចង់ធ្វើពេលណាខែណាវេលាណា ក៏បាននោះទេបុណ្យកឋិនទានហ្នឹងគឺរើសពេល កាលបរិច្ឆេទត្រឹមត្រូវណាញាតិញោមណាញោមដែលឃើញ គេហែកឋិនខែចែកទេ ដែលឃើញញាតិញោមអត់ទេញោមដែលឃើញគេហែកឋិននៅខែប្រគុណណានឹងអត់ទេអីក៏អត់មាន គេហែកឋិនឯណានៅក្នុងខែអាសាតស្រាប់នោះវាអត់មានដែរណាញោមណា គេហៅគេហៅខែណាខ្ញុំគេហៅខែណាហៅកឋិនហ្នឹងហើយខែខែអសុចនឹងខែអសុចគឺយកយកពីថ្ងៃណាទៅខ្ញុំថ្ងៃ1រោចខែអសុចណាខ្ញុំណោះហើយទៅថ្ងៃទៅថ្ងៃដល់ទៅដល់ថ្ងៃ15កើតខែកដឹកចាស់ចាស់ក៏ថាដល់ថ្ងៃពេញបោខែកដឹកហ្នឹងហើយចាស់ចាស់ក៏ថាពេញបោ ហើយបើយើងរាប់ពីថ្ងៃ100ខែអសុចទៅដល់ថ្ងៃ15កើតខែកដឹកនឹងមានចំនួនប្រមាណថ្ងៃញោមមាន29ថ្ងៃអញ្ចឹងកឋិនទាននឹងមានកាលកំណត់ត្រឹមតែ29ថ្ងៃតែប៉ុណ្ណោះនឹងមានកាលកំណត់នឹងត្រឹមតែប៉ុណ្្នឹងទេ បើលើសពីនោះទៅឲ្យកន្លងផុតត្រឹមតែ100ខែកដឹកនឹងហែស្បង់សបាយត្រៃជីវរទៅ ក៏មិនបាន ឬក៏យើងហែហោមអមដំណើរស្បង់ស្បៃត្រៃជីវរមកសូត្រមុននៅក្នុងថ្ងៃ15កើតខែកដឹកដល់ទៅពេលថ្ងៃមួយរួចបានយើងហែក៏មិនឈ្មោះថាបុណ្យកឋិនក៏មិនឈ្មោះថាកឋិនទៀតដែរណាញោមណាហ្នឹងហើយអញ្ចឹងញាតិញោមពុតបរិស័ទត្រូវជ្រាបហើយត្រូវយល់ដឹងអំពីចំណុចតំណឹងថាបុណ្យកឋិនទានហ្នឹងមិនមែនចេះតែធ្វើធ្វើមិនចេះតែកើតឡើងបានទេ ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់កំណត់ឲ្យភិក្ខុសាមណេរឲ្យទូទានឲ្យភិក្ខុនឹងក្រងនឹងអនុមោទនីកថានឹងដោយយល់ឃើញថាសម័យពុទ្ធកាលមានភិក្ខុទាំង30រូបណោនិងភិក្ខុទាំង30រូបនឹងដែលលោកនិមន្តមកជួបព្រះសម្មាសម្ពុទ្ធមានស្បង់ស្បៃត្រៃជីវរនិងនិងបលៈមានការត្រទ្រង់ប្រដាប់ទាំងអស់និងកខេកកខប់ និងសើមផងទៅទឹកផងមានការធ្ងន់លំបាកដល់កាយលំបាកក្នុងការធ្វើដំណើរត្រូវដកត្រូវស្ពាយសពបែបយ៉ាង ទៅព្រះសម្មាសម្ពុទ្ធព្រះអង្គបានពិចារណាព្រះអង្គបានព្រះតម្រេះថា ប្រសិនណាបើអាត្មាអញបានអនុអនុញ្ញាត នៅកឋិនថារកិច្ចដល់ព្រះភិក្ខុសង្ឃសមឡោះភិក្ខុទាំងឡាយមិនលំបាកដោយការ នឹងដកស្ពាយនៅវត្ថុគ្រប់ប្រដាប់នេះទេអឺញោមទៅហ្នឹងហ៎អត់អាណិតគ្នាទេអីចាំទេសចប់ចាំទៅនឹងអស់គ្នាអត់ទេញោមទៅទៅទៅមកចូលលុយហើយហើយញោមណោះហ្នឹងហើយអញ្ចឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទថាហេតុដូច្នោះព្រះអង្គបាន ពិចារណាហើយទើបបានកោះហៅ ភិក្ខុទាំងឡាយមកថាមនាលភិក្ខុទាំងឡាយអ្នកចូលមកអាយតថាគតនិងអនុញ្ញាតកថនណថារកិច្ចដល់អ្នកទាំងឡាយមនាលភិក្ខុទាំងឡាយកាលណាដែលភិក្ខុទាំងឡាយបានគង់ចាំវសានាទីតាំងឬក៏វត្តណាមួយអស់រយៈពេល3ខែតថាគតអនុញ្ញាតកថនមនាលភិក្ខុទាំងឡាយបើភិក្ខុបាននឹងក្រាលក្រងអនុមោទនីកថនហើយរមែងសម្រេចនៅអានិសង្ឃទាំង5 និងអនុជានាមិភិក្ខវេវសង្វុត្តហានังភិក្ខុនังអដ្ឋរិតងអដ្ឋតកថេណានังវោបញ្ចកបេសន្តិអេណូនឹងឯងចឹង គឺកថានេះឯងក្រោមការអនុញ្ញាតពុទ្ធានុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធហើយជាទានក្នុងកិច្ចព្រះវិន័យ នឹងត្រូវធ្វើឲ្យល្អត្រូវធ្វើឲ្យចំទៅធ្វើឲ្យតាមក្រឹតទើបបានកើតឡើងជាកឋិនអញ្ចឹងបានពពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាបុណ្យកឋិនទាននេះឯងនិងបុណ្យកឋិនទាននេះឯងគឺ បើធ្វើត្រឹមត្រូវចំទៅតាមខ្នាតាមបន្ទាត់ក្រឹតវិន័យដែលពពុទ្ធព្រះអង្គអនុញ្ញាតទើបបានឡើងជាកឋិនមិនដូចបុណ្យដតីដតី ឲ្យតែយើងមានសទ្ធាបុណ្យដតីឲ្យតែយើងមានចិត្តជ្រះថ្លាចង់ធ្វើពេលណានឹកឃើញពេលណាចិត្តស្អាតក្នុងការឲ្យចិត្តស្អាតក្នុងការបង្អោននោះឯងគឺរមែងបានផលលានិសង្ឃតែសម្រាប់បុណ្យកឋិននាទីនេះបើធ្វើមិនត្រូវទេ មិនបានអានិសង្ឃឡើយ ហើយអានិសង្ឃនេះសោទៀតមិនមែនផ្ដោតទៅលើញាតិញោមពុទ្ធបរិស័ទមិនមែនសំខាន់ទៅលើអស់លោក អ្នកម្ចាស់ដើមទានប្រធានដើមបុណ្យហែហំស្បងស្បាយត្រៃជីវរនេះនេះទេញាតិញោមនៅតែបានបុណ្យញាតិញោមធ្វើលក្ខណៈណាក៏ដោយឲ្យតែមានចិត្តជ្រះថ្លាញាតិញោមនៅតែបានបុណ្យនៅ តែបានអានិសង្ឃតែដែលត្រង់អាត្មាពូលម្បាញ់មិញថាមិនបានបុណ្យមិនបានអានិសង្ឃគឺសំដៅទៅលើព្រះភិក្ខុសង្ឃ ក៏បីឆ្លៀវឆ្លៀសក៏បីឆ្លាតក៏បីវៀងវៃនៅក្នុងកិច្ចកថានោះដែរទើបបានឡើងជាកថាហើយបានអានិសង្ឃបានអញ្ចឹងបានពពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាព្រះវិន័យគឺជ្រៅទៅដោយកិច្ចនិងជ្រៅទៅដោយកិច្ចហើយកិច្ចនៅក្នុងកថានេះសោទៀតគឺកិច្ចដែលភិក្ខុត្រូវក្រាលក្រងសម្លឹងរំពៃមើលវត្ថុគួរនិងវត្ថុមិនគួរ ហើយវត្ថុបលិពោតនិងមិនបលិពោតក៏កបីសម្លឹងពិនិត្យនិងឆ្លៀវឆ្លៀសនៅ ក្នុងវត្ថុទាំងឡាយនោះទើបបានកើតលៀងឡើងជាកឋិនហើយបលិពោតនេះមាន2ណាញោមណាបលិពោតមាន2ទី1ហៅថាចៃវរៈបលិពោតទី2នឹងអាវាសបលិពោតនឹងគឺចៃវរៈបលិពោតនឹងសំដៅទៅលើចៃវរណាដែលសៅម៉ងជីវរនឹងចាស់ពេកប្រឡាក់ ឬក៏ចៃវរនឹងឯងមិនប្រកបដោយធម៌ណាញាតិញោមណាមិនប្រកបដោយធម៌សំដៅទៅលើ ថាវត្ថុនឹងមិនមែនកើតឡើងដោយសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទតែភិក្ខុនោះឯងដោយហើយទៅចង់បានភិក្ខុនឹងលោកខ្វះខាតពិតមែនភិក្ខុនឹងលោកអត់មានស្បង់ស្បាយត្រៃជីវរនឹងប្រាស់ប្រាស់ពិតមែនក៏ប៉ុន្តែ លោកទៅញ៉ាំងសទ្ធាញាតញោមឲ្យភ្ញាក់រលឹកដោយញាតញោមនោះអត់មានចិត្ត បំណងប្រាថ្នាក្នុងការធ្វើទេ តែភិក្ខុនោះឯងទៅស្នើសុំដោយខ្លួនឯងហើយញាតញោមក៏មានសទ្ធាជ្រះថ្លា នាំស្បង់ស្បាយត្រៃជីវរនោះចូលមកហើយលោកមកយកមកក្រាលក្រងมันអាចឡើងជាកឋិនបានទេណាញាតិញោមណាចឹងហើយបានកឋិនទាននេះព្រះភិក្ខុសង្ឃมันអាចស្នើសូមឲ្យញាតិញោមហើយកឋិនឲ្យអង្គឯងបានទេ ចឹងពឹងផ្អែកទៅលើ លោកអាចារ្យគណៈកម្មការ ជាអ្នកឆ្លៀវឆ្លៀសនិងជាអ្នកឆ្លាតនៅក្នុងព្រះធម៌ព្រះវិន័យដែរអញ្ចឹងហើយបានអាចារ្យគណៈកម្មការនឹងគេជ្រើសរើសតតអ្នកនឹងធ្លាប់បួសធ្លាប់រៀនធ្លាប់យល់ដឹងបើមិនធ្លាប់បួសធ្លាប់រៀនក៏គាត់ធ្លាប់យល់ដឹងឆ្លៀវឆ្លៀសក្នុងនឹងពុទ្ធសាសនានឹងចូលអែបនៅជាមួយនឹងព្រះសង្ឃអញ្ចឹងណាប៉ុណ្ណាហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទនឹងក៏បីជ្រាបអវាស ហើយអាវាសបលិពោតអាវាសបលិពោតនឹងសំដៅទៅលើទីវត្តអារាមព្រះសង្ឃលោកគង់ចាំព្រះវសា3ខែក៏ប៉ុន្តែព្រះសង្ឃគង់នាវត្តនោះឯងមិនបានព្រមព្រៀងគ្នាទាស់តែងវិវាទគ្នាមិនស្រស់ស្រួលគ្នាមិនព្រមព្រៀងគ្នាអញ្ចឹងកាលណាដែលភិក្ខុនៅ ក្នុងអាវាសនោះមិនព្រមព្រៀងគ្នាមិនត្រូវគ្នាមិនធ្វើកម្ម ដ៏បរិសុទ្ធជាមួយគ្នាទេញាតិញោមហែកឋិនហ្នឹងក៏មិនអាចឡើងជាកឋិនបាន ឬក៏ភិក្ខុនោះឯងគង់ចាំព្រះវសា មិនគ្រប់វសាធ្វើឲ្យវសាដាច់ឬក៏ឲ្យសៅមករឿងវសារឿងអីមិនបានគ្រប់3ខែទេញាតិញោមពុតបរិស័ទហែកឋិនទៅនឹងឯងក៏មិនឈ្មោះថា កើតឡើងជាកឋិនបានដែរតើនេះញាតិញោមតើនេះហ្នឹងហើយអញ្ចឹងញាតិញោមពុតបរិស័ទទាំងអស់គ្នាក៏បីជ្រាបនៅក្នុងសេចក្តីហ្នឹង ហ្នឹងហើយហើយមួយវិញទៀតកថានេះកម្រនឹងកើតមាន កម្រនឹងបានឱកាសធ្វើ ហើយក៏មិនមែនចង់ធ្វើគិតថាធ្វើបានទេវាតល់តែ នៅក្នុងសម័យណាដែលមានព្រះពុទ្ធត្រាស់ដឹង ណាញាតិញោមណាតលតែក្នុងសម័យណា មានព្រះពុទ្ធត្រាស់ដឹង ឬក៏កើតតនសាសនារបស់ព្រះពុទ្ធ យើងពិចារណាមើលថាតើបុណ្យកឋិនទាននេះ មាននៅក្នុងសាសនាដតីដែរឬទេញោមអើយលោកអស់ហើយដឹងនៅគ្នាតិចផងលោកអស់ហើយដឹង មានមានសាសនាយេស៊ូអីមានហែកឋិនទេញោមសាសនាអ៊ីស្លាមអីហិណ្ឌូអីមានទេចឹងមានតែនៅក្នុងសាសនារបស់ព្រះព្រះពុទ្ធទេ នឹងហើយមានតែក្នុងសាសនារបស់ព្រះពុទ្ធទេ ហើយម្យ៉ាងវិញទៀតកឋិនដែលកើតឡើងបាន ហើយឲ្យកើតជាកឋិននោះវាតលតែមានភិក្ខុសង្ឃបើមានព្រះពុទ្ធអត់ភិក្ខុបានទេញោមបានទេមិនបានអត់បើព្រះពុទ្ធប្រើយពោដែរណ៎ហ្នឹងហើយព្រះពុទ្ធប្រើបានក៏ប៉ុន្តែកឋិននោះឯងមានភិក្ខុសង្ឃទើបអាចធ្វើកឋិនបានត្រង់ថាកឋិននេះព្រះអង្គ ឲ្យភិក្ខុសង្ឃក្រៅក្រងនិងអនុមោទនាឡើងជាកឋិនឲ្យបានអានិសង្ឃតលតែមានភិក្ខុចាប់ពី5រូបឡើងទៅណាញោមណាបើពពុទ្ធមានតែមួយរូបហ្នឹងមែនទេតែបើបានធ្វើមិនបានធ្វើកឋិនក៏បានដែរបើបានប្រគេនជាពរដល់ព្រះបានប៉ុនលើសលប់ណោះតែយើងមានតន់ព្រះឯណានឹងហើយយើងមានតន់ព្រះឯណា យើងតន់តែភិក្ខុសង្ឃនឹងហ្នឹងហើយអញ្ចឹងភិក្ខុសង្ឃរាប់ចាប់ពី5អង្គឡើងទៅហើយភិក្ខុ សង្ឃទាំង5រូបនោះទៀតតលតែបានគង់ចាំវសាអស់3ខែយ៉ាងត្រឹមត្រូវនឹងហើយអញ្ចឹងចម្រើនពរជម្រាបជូនថាកថានឹងមិនមែនចេះតែកើតឡើងបានមិនចេះតែធ្វើបានទេតលតែយើងកើតតនក្នុងសម័យណា ដែលមានព្រះពុទ្ធសាសនាមានព្រះភិក្ខុសង្ឃហើយលោកគង់ចាំវសា3ខែមិនដាច់ទៀតអានឹងអញ្ចឹង ហើយមួយទៀតកថានទាននេះឯង ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងសរសើរនិងសរសើរថាកថិននទានផ្លែកពីបុណ្យដតីត្រង់ថា អានិសង្ឃអ្នកធ្វើក៏បាន អ្នកទទួលនឹងក៏បានតើនេះអ្នកអឺអ្នកហ្នឹងហើយអ្នកធ្វើក៏បានអ្នកទទួលនឹងក៏បាន នឹងហើយបានទាំងអស់គ្នាហ្នឹងហើយអីអ្នកធ្វើ អ្នកធ្វើនឹងដែលបាននឹងបាន ត្រង់ថាបានបុណ្យបានកុសលអ្នកទទួលនឹងបានក៏ប៉ុន្តែតតែអ្នកទទួលនឹងមានកិច្ចឆ្លៀវឆ្លៀសក្នុងការក្រាលក្រងអនុមោទនាមានប្រតិរៈដែលឆ្លៀវឆ្លៀសក្នុងកិច្ចនឹងចេះនៅមេតិកានឹងចេះនៅចេះយល់ច្បាស់នៅ បលិពោតចេះច្បាស់នៅ អត្តតាការៈអនត្តតាការៈឬក៏ចាំនៅ អានិសង្ឃទៀតប្រសិនបើលោកអត់ឆ្លៀវឆ្លៀសនៅ ក្នុងកិច្ចទាំងនោះទេក៏មិនអាចឡើងជាកឋិនបានកាលណាកឋិនអត់ឡើងអានិសង្ឃក៏អត់អានិសង្ឃបានទាំងទាំងអ្នកឲ្យទាំងអ្នកទទួលក៏ពិតមែនតែបើអ្នកទទួលអត់ឆ្លៀវឆ្លៀសនៅតែ អត់ដដែលហ្នឹងហើយតែបើញាតញោមអត់បញ្ហា ជ្រះថ្លានាំមកដល់កាន់វត្តណាតាំងចិត្តថាប្រគេនចំពោះព្រះសង្ឃអនុគ្រោះដល់ការក្រាលគ្រងញោមត្រឹមតែមានចិត្តនឹងបានបនតាំងពីផ្ទះហើយហើយទោះមិនទាន់បានប្រគេនលោកក៏ញោមបានបនហើយស្រេចតែលោកទទួលហើយតែលោកអត់ឆ្លៀវឆ្លៀសអានឹងក៏មិនអាចឡើងជាកឋិនដែរអញ្ចឹងហើយបានលោកត្រូវតែហ្នឹងហើយអេអ្នកតេនេះគឺបិទពីបេះដងនៅតែមករហូតញោមហ្នឹងហើយអញ្ចឹង បានជាព្រះសង្ឃតែងតែនឹងកោះហៅរកគ្នាអ្នកឆ្លៀវឆ្លៀសដើម្បីជួយ បំពេញក្នុងកិច្ចកថានឹងឲ្យឡើងជាកថានឹងគឺរកនៅពហុសោតអ្នកឆ្លៀវឆ្លៀសអ្នកឆ្លាតវៃដើម្បីបំពេញជាគណៈបរកៈក្តីឬក៏ជាអ្នកឆ្លៀវឆ្លៀសក្នុងកិច្ចនឹងជួយប្រាប់ជួយពញ្យល់ណែនាំគ្នាស្វែងរកចំណុចត្រឹមត្រូវដើម្បីឲ្យឡើងជាកថាបានអានិសង្សទាំងអស់គ្នាណាញោមណា នឹងអញ្ចឹងចម្រើនពរញាតញោមពុទ្ធបរិស័ទឯអានិសង្ឃរបស់ប្រសង់នោះឯងទី1សំដៅទៅលើថាបើកាលណា បានអនុមោទនាអត់ទោះបានក្រាលក្រងអនុមោទនាកឋិនហើយសម្រេចអានិសង្ឃទាំង5ទី1ភិក្ខុសង្ឃមានបំណងទៅកាន់ទីណាក្តីដោយពុទ្ធបរិស័ទនិមន្តទៅសំដែងប្រធមពុទ្ធបរិស័ទនិមន្តទៅ ទទួលផាត់ផ្សេងផ្សេងក្តីដោយបញ្ញាប់ឬក៏ពេលវេលាកាលនៃផាត់ចិត្តចូលមកដល់ហើយលោកនិមន្តទៅដោយមិនបានលាភិក្ខុផងគ្នាឬឬក៏មិនបានលាបចាវាសលោកទៅក៏គួរមិនមានអាបត្តិទេណាញាតិញោមណាតែបើអត់មានអានិសង្កថិនលោកហ៊ានតែទៅឲ្យដាច់ចាកទីត្រឹមតែមួយជំហានក៏ត្រូវអាបត្តិហើយហ្នឹងបើអត់អានិសង្កថិនណាញោមណាចឹងបានលោកណាភិក្ខុសាមណេរក្រមអាវាស របស់ព្រះចៅអធិការអីហ្នឹងតែងតែនិមន្តទៅណាប្រាប់ព្រះចៅអធិការថ្វាយអង្គមលា ទូលថ្វាយទាំងទៅទាំងមកអញ្ចឹងណាតែបើអត់មានអានិសង្កថិនហ្នឹងទៅតែអត់លាហ្នឹងត្រូវទោសញោមហ្នឹងហើយចំណុចណាចំណុចទី2នោះឯងគឺអសមាទានចារោភិក្ខុទៅណាមិនបាច់យកជីវរគ្រប់ប្រដាប់ទៅនឹងក៏បាន ហ្នឹងហើយធម្មតាភិក្ខុសង្ឃទៅណាត្រូវតែមាន សង្ឃដីផងត្រូវមានជីវរផងនិងស្បង់ផងញោមស្គាល់សង្ឃដីឯងញាតិញោមអត់ស្គាល់ទេអត់ស្គាល់ណោះសង្ឃដីហ្នឹងគឺ លោកដាក់ពីលើនេះស្អែកស្អែកឃើញលោកដាក់ពីលើមួយទៀតនឹងហៅថាសង្ឃដីហ្នឹងហើយគឺនិមន្តទៅណាដូចជាអាត្មានឹងព្រះអង្គរុនរាជអីអញ្ចឹង លោកទៅវត្តជុអីចឹងបើអត់ទាន់មានអានិសង្កឋិនទេត្រូវតែដាក់ឲ្យសពីងសពងញាត់ពេញកបោបចឹងដាក់តាមខ្លួនណាពុនណាតែបើទៅហើយត្រឡប់មកវិញអត់អីទេតែបើលោកទៅហើយអត់ត្រឡប់មកវិញបែរជាជ្រួលខ្លួនសឹងឯនោះវាតតែមានសង្ឃេដីនឹងទៅតាមផងបើអត់ដាក់ទៅទេឲ្យសង្ឃេដីឃ្លាតចាកហត្ថបាសនឹងខ្លួនអង្គលោកនឹងត្រូវអាបត្តិហើយតែបើបានទទួលអានិសង្កឋិនលោកទៅតែពីប្រដាប់ជីវរនិងសង្ឃេដី អើអត់ទោសតែចៃវរនិងស្បង់នឹងអត់មានត្រូវទោសត្រូវអាបត្តិទេដោយបានអានិសង្ឃហុំពាត់ការពារណាចំណុចទី3ចំណុចទី3ហ្នឹងគឺគណៈភោជនាំងលោកអាចឆាន់គណៈភោជនបានដោយកំងអីតាមចិត្តដែលលោកចង់បាន តែបើអត់មានអានិសង្ឃកឋិនទេអត់មានចេះកំងតាមចិត្តបានទេណាញោមទីចង់ចង់នំបញ្ចុកហាថានំបញ្ចុកអចង់បាញ់ឆាវថាបាញ់ឆាវអហាថាចង់ ឆាក្តៅឆាក្តៅតាមចិត្តអានឹងអត់បានទេត្រូវទោសណាញោមណាញោមនឹងតែលោកមានកិច្ចមួយទៀតកាលដែលលោកត្រូវទោសលោកអាចសម្ដែងអាបត្តិបានណាញោមណាលោកអាចសម្ដែងអាបត្តិបានអញ្ចឹងហើយបានលោកលងីលងីឡើងវាយអកៀងថ្វាយអង្គមព្រះនមស្ការអញ្ចឹងទៅមានភិក្ខុប្រធេរៈមកជុំគ្នាកំបងអញ្ជលីទល់មុខគ្នាហើយប្រកាសនៅអាបត្តិនឹងភិក្ខុមានការសម្ដែងអាបត្តិតែបើញាតញោមពុទ្ធបរិស័ទបើត្រូវទោសហើយមានកលែងជំនុំជម្រះ មិនមែនទេញាតិញោមហ្នឹងហើយអញ្ចឹងញាតិញោមត្រូវជ្រាបទាំងអស់គ្នាកន្លែងនឹងឯងហើយម្យ៉ាងវិញទៀតគណៈភោជននេះគណៈភោជននេះញាតិញោមពុទ្ធបរិស័ទនិមន្តលោកប្រសិនបើអត់មានអានិសង្កថិនទេនិមន្តលោក ត្រឹមតែពោលថាខ្ញុំបកករណានិមន្តលោកម្ចាស់ទៅទទួលផាត់ក្នុងថ្ងៃស្អែកនឹងពោលប៉ុណ្ណឹងបាននឹងពូលប៉ុណ្ណឹងបាន តែ ប្រសិនណា បើញាតញោមហ៊ានតែពូលថា លោកម្ចាស់ទៅមុន មុនលោកម្ចាស់ទៅឆាន់នៅផ្ទះខ្ញុំកណាស្អែកធ្វើបាញ់ឆៅគុណចាលោកហ៊ានតែទៅត្រូវអាបត្តិណាញាតញោមណាត្រូវអាបត្តិតែ បើ មាន អានិសង្កថិនញោមចង់ពូលថាមិនឈ្មោះអីមុខមហូបណាក៏បាន មែនទេលោកអាចារ្យហ្នឹងហើយហ្នឹងគណៈភូជនពេលដែល បានអនុមោទនាក្រាក្រងកឋិនហើយមិនត្រូវអាបត្តិត្រូវទោសទេហើយចំណុចទី4ចំណុចទី4ហ្នឹងគឺយាវតថជ័យវរាំង លោកអាច ទទួលនៅស្បង់ស្បាយត្រៃជីវរយ៉ាងច្រើនលើសពីពីប្រដាប់ឡើងទៅហើយទុកដាក់មិនបាច់វិកັບមិនបាច់អធិដ្ឋាន បានរហូតដល់10រាត្រី10រាត្រីអត់ត្រូវទោសត្រូវបាត់ទេតែប្រសិនបើអត់មានអានិសង្ឃកឋិនណាលោកហ៊ានតែប្រើប្រាស់ស្បង់ស្បាយត្រៃជីវរច្រើនលើសលប់អត់បានអធិដ្ឋានអត់បានបន្ទុអត់បានវិកັບបញ្ចុតទេ លោកត្រូវទោសត្រូវអាបត្តិចឹងហើយបានលោកប្រើអត់ច្រើនទេណាញោមញោមអើយ ដោយអាត្មាអីប្រើត10ថ្ងៃនោះបានបោកម្ដងណាថាអីថាទៅគ្មានអ្នកណាដេកក្បែរផងហ្នឹងហ្នឹងមួយយ៉ាងមួយយ៉ាងវិញទៀតព្រោះជីវរលោកអត់សូវស្អុយដូចញោមញោមទេញោមស្អុយហេអត់ទេក៏អូបណាស់មកហិតមើលទៅមកមកហិតមើលសាក់មើលទៅនៅឈ្ងុយល្អណាស់ញោមព្រោះអីព្រោះអីលោកប្រើប្រើតែតិចតិចហ្នឹងជប៉ុនហ្នឹងចុះពីឆានមកវិញសដិល ហ្នឹងសដិលឈ្ងួតទៅអឺប្រើទៀតហើយប្រើតាមានឆាន់ព្រឹកឆាន់ត្រង់អើបើមានកិច្ចបុណ្យទៅទេសនាឯណាហ្នឹងដូចញឹកបន្តិចណាញោមហ្នឹងហើយតែ ដល់ទៅពេលអត់ញឹកទៅណាអញ្ចឹង10ថ្ងៃហើយចាំគក់ម្ដងតែបើមានបើមានតែមកប្រឡាស់ហ្នឹងឲ្យទៅប្រើច្រើនថ្ងៃណាកើតបើដូចញោមទៅវាមានអាវប៉ាក់អាវចាក់អាវចងអាវយ៉ះខ្នងអាវវិលកក ហើយបើលោកមានឯណាលោកមានតែមកប្រឡាស់ហ្នឹងប្រើឲ្យយូរថ្ងៃតិចទៅ មានណាដេកក្បែរណោះញោមណោះណោះញោមណោះអើយចាកណាអត់ទេមួយអាទិត្យបោកម្ដងណាញោមហ្នឹងហើយមួយអាទិត្យបោកម្ដងតែបើស្បង់ហើយនឹងអង្ស័កនឹងញឹកតែបើជប៉ុនមិនសូវជាញឹកប្រមាណទេបើនឹងមួយមួយវិញទៀតញាតិញោមពុតបរិស័ទណាលោកអាចទុកដាក់បាននៅក្នុង កំឡុងតែមាន កឋិនអានិសង្កឋិនតែប៉ុណ្ណោះ តែ អានិសង្កឋិននោះហុំក្រងការពារលោកមិនឲ្យត្រូវអាបត្តិនោះ មាន តែរយៈពេល5ខែតែប៉ុណ្ណោះ អានិសង្ឃរបស់កឋិននឹងមាន តែ5ខែទេរាប់ពី ថ្ងៃ1រោចខែអាសត់ទៅទល់គ្នានឹងថ្ងៃ15កើតខែផលគុណ ដល់ថ្ងៃ15កើតខែបគុណគឺអស់អានិសង្កឋិនហើយអញ្ចឹងស្បង់ស្បៃត្រៃជីវរទាំងអំបាមានទោះជាច្រើន10 20កភ្លេក៏ដោយត្រូវតែយកទៅដាក់ក្នុងឃ្លាំងជាសម្បត្តិរបស់របស់សង្ឃបើសិនជាទុកដាក់នៅកន្លែងខ្លួនឯងថាទុកជាសម្បត្តិរបស់ខ្លួន លើសពី10លើសពី2បំលាស់ឡើងទៅនឹងត្រូវអាបត្តិគ្រប់រាត្រី គ្រប់ថ្ងៃគ្រប់ពេលវេលាទាំងអស់នឹងតនេះញាតិញោមតនេះហ្នឹងហើយតែបើលោក មានអានិសង្សហើយទុកមិនទុកទៅ តែបំផុតត្រូវតែយល់កិច្ចនឹងហើយចំណុចទី5ចំណុចទី5យោចតតចៃវរូបាទោសោនេសង្ភវិសតេមានន័យសេចក្តីថាលោកបើបាន គង់ចាំព្រះវសាអស់ត្រីមាននិវត្តណាមួយហើយអានិសង្សលៀបវត្ថុទាំងអស់នោះត្រូវបានភិក្ខុសង្ឃដែលគង់ចាំវសាទេវត្តនោះប៉ុណ្ណោះភិក្ខុដតីដែលគង់ចាំវសានុវត្តផ្សេងអត់អាចបានលៀបសការៈពីទីអារាមដែល ដែលដែលឧទាហរណ៍ថាវត្តភ្នំបាទនេះវត្តថ្មីមកចង់បានលៀបសការៈដែរអត់បានទេណាញោមហ្នឹងហើយតែប្រគិនចង្ហាន់ផងអត់អីទេហ្នឹងហើយប្រគិនចង្ហាន់ផងអីទេប្រគិនទឹកសុទ្ធប្រគិនអីអឺលោកឆាន់ផងដាច់ធម្មមេតាម្លេះនោះណោះលឺសូថាលោកអត់បានទេ លោកឯងឆាន់ពីវត្តហើយចាំមកហើយចុះបើវត្តនឹងឆ្ងាយទៅមិនពិបាកទៅហើយហ្នឹងហើយ ក៏ណាចំណែកដូចជាសម្ពុតស្បង់ស្បៃត្រៃជីវរបរិការផ្សេងផ្សេងចង់បានចំណែកហ្នឹងគឺអត់បានទេណាញោមណាតែ ប្រសិនបើលោកអាចារ្យគណៈកម្មការលោកជ្រាលោកឆ្លៀសលោកអាចចាត់ទុកថាអសាដកនេះលោកនិមន្តជាអកន្តកៈឬក៏គណៈពរកៈចំនួន5រូបតែលោកនិមន្តមកអញ្ចឹងយើងត្រូវដកសាដកនឹង5នឹងកុំវេចូលជាសម្បត្តិកឋិននៅក្នុងឱកាសនឹងតោះណាញោមណា ហ្នឹងហើយតែបើថាទុកដាក់ជារបស់កឋិនហើយវេហើយចូលហើយជាអានៃសង្ឃសលៀបកឋិនហើយយកមកប្រគិនលោកហើយលោកនោះអើមកពីឆ្ងាយចង់បានដែរយកហ៎ហ្នឹងហើយយកដែរត្រូវទោសណាញោមណាតោះនេះអញ្ចឹងលោកលោកអាចារ្យត្រូវឆ្លាតត្រូវឆ្លៀសកន្លែងហ្នឹងដែរហ្នឹងហើយគិតគូកន្លែងហ្នឹងកុំឲ្យលោកទៅវិញទៅទេឆ្នាំក្រោយមុនទៀតអញអត់ខ្ចីមកទេស្អីក៏អត់អញ្ចឹង អេងោដែរអូឥឡូវអត់ធ្វើអត់ទេទៅឲ្យកដាយមិនឲ្យកដាយប្រគិនកដាយមិនប្រគិនកដាយគឺតាមវត្តនីមួយនីមួយគឺលោក មាន គ្រប់គ្រាន់ហើយណាញោមណា សម័យនេះគឺសម័យដែលសម្បូរបែបតែកុំតាអាងសម្បូរសម្បូរនិមន្តមកឲ្យថ្លៃសាំងក៏នៅតែអត់មកដដែលហ្នឹងយល់ទេយល់ទេហ្នឹងហើយ អត់ទៅអត់ទេដេគុណអូឥឡូវនេះស្បង់ស្បែកត្រៃជីវរហោហែគេដឹកនាំមកមិនតែវត្តដេគុណឯងឬក៏វត្តព្រះអង្គរាជនេះទេវត្តណាក៏សម្បូរដែរទៅខ្វះស្អីដូចចង់បានអីបើត្រឹមត្រូវតែបើអត់ឲ្យឡាយសាំងចាំតែមកតា អធិស្ឋ័យនឹងហើយបញ្ញាញាតញោមមកកុំឲ្យងួយសម្រានណាញោមណានឹងហើយលោកអាចារ្យលោកមានប្រសាសន៍នឹងត្រូវហើយឥឡូវនេះត្រឹមសារដកអីនឹងទៅទៀមទាទៅចង់បានស្អីទៅបើវត្តផ្សេងផ្សេងនឹងគឺមាន គ្រប់គ្រាន់ហើយអញ្ចឹងសូមបញ្ជាក់ថា អានិសង្សលៀបនឹងសម្រាប់បាន តែព្រះភិក្ខុសង្ឃដែលគង់ចាំវសាតែវត្តនោះ តែប៉ុណ្ណោះភិក្ខុដតីដែលគង់ចាំវសាដតីមិនត្រូវទទួលបានលៀបសការៈចេញអំពីអារាម នោះឡើយនឹងហើយចម្រើនពរញាតិញោមពុទ្ធបរិស័ទនេះជាអានិសង្សលៀបជាអានិសង្សដែលកើត អំពីការក្រាលគ្រងអនុមោទនារបស់ព្រះភិក្ខុសង្ឃណាញោមណាហ្នឹងហើយញាតិញោមជាពុទ្ធបរិស័ទអ្នកដែលធ្វើកថានឹងឯងអ្នកដែលនាំវត្ថុកថានឹងឯងក៏រមែងបានអានិសង្ឃដូចគ្នាដែរតែញាតិញោមពុទ្ធបរិស័ទបានអានិសង្ឃ6លើសពីលោកណាញោមណា បានអានិសង្ឃ6លើសលោក1លោកបានតែ5ទេតែញោមបានដល់6ឲ្យ លើសមួយចុះ free ឲ្យអត់ចំណែនទេនឹងហើយខំមកពីឆ្ងាយចំណាយលុយកាក់ប្រាក់ធនធានឲ្យលើសឲ្យលើសមួយចឹងអត់ចំណែនទេនឹងហើយយកឲ្យបានច្រើនជាងលោកទៅហ្នឹងហើយចំណុចទី1ដែលញោមត្រូវបាននោះគឺទឹកខបញ្ញាវិសារតោគឺញាតញោមពុទ្ធបរិស័ទហ្នឹងឯងរមែងបានបញ្ញាណារមែងបានបញ្ញាឆ្លៀវឆ្លៀតជាអ្នកចេះ នឹងវាងវៃដោះស្រាយបញ្ហាមួយមិនតាក់មិនទើមិនភ្លេចមិនភ្លៀងមិនផ្លាត់វាងវៃក្នុងការនិយាយស្ដីក្នុងការគិតអីហ្នឹងគឺថាឆ្លាតពីព្រោះទាននេះ ជាទានក្នុងព្រះវិន័យបើសិនជាញោមនឹងឯងចេះលៃលោកមើលសម្ពុតណាដែលល្អពណ៌ណា ត្រឹមត្រូវຂ្នាតប្រវែងដេដានដាច់ឬក៏មិនដាច់មើលទៅ ញាតញោមបើមិនយល់ចេះសួរចេះនាំដល់លោកអ្នកចេះដឹងទៀតដើម្បីលៃលោកយកវត្ថុនោះឲ្យបាន ត្រឹមត្រូវតាមຂະຫນាតវិន័យនេះសោទៀតអញ្ចឹងអនាគតជាតិញោមគឺអ្នកសម្បូរទៅដោយបញ្ញបញ្ញាហើយអានិសង្ឃដែលនាំនៅវត្ថុកថានេះញាតញោមអ្នកឲ្យសម្ពុតកថាឲ្យវត្ថុកថានេះឯងកើតជាតិណាណារមែងមានរូបល្អហៅថាសរូបបតាមានរូបល្អញោមចង់បានរូបល្អទេញោម ហ្នឹងហើយរូបល្អហ្នឹងគឺរូបស្អាតអត់មានកមេកមអត់មានជាំអត់មានខ្មៅអត់មានកភ្លេកកភ្លាក់កើតភ្លឺកើតស្រែងបែងថ្ងៃអីទេ គឺថាស្អាតចឹងល្មងណាញោមណោណាយាយណោហ្នឹងហើយស្អាតឥឡូវស្អាតអាលីងវាលើយាយហ្នឹងហើយស្អាតអាលីងស្អាតទាំងថ្មិញអាលីងហ្មងហើយយាយណោហ្នឹងហើយអញ្ចឹងអឺ អានិសង្ឃរបស់កឋិនហ្នឹងគឺបានរូបស្អាតទី2ហ្នឹងគឺសុសន្តានារមែងមានសន្តានទ្រង់ទ្រាយនឹងល្អមិនថត់កពេងកប៉ោងមិនហើមពុះស្ពុលមើលទៅដូចទាយទឹកទេគឺថាចេញមករៀងស្អាតសឡសឡូនដៃសំដៃជើងសំជើងមិនខ្ពស់ពេកមិនទាបពេកមិនថត់ពេកមិនស្គមពេកមិនខ្មៅពេកហើយក៏មិនសពេកគឺតែមកស្អាតនិយាយណាណាតាណោះ មកស្អាតនឹងហើយអានិសង្ឃរបស់អ្នកធ្វើបុណ្យអ្នកធ្វើកឋិនហើយចំណុចទី2សវណ្ណតា គឺរមែងមានពណ៌សម្បុរផូរផង់ចែងចាំងអត់ចាំបាច់លាបលេថែមក្រែមថែមម្សៅទេណាញោមណាអត់ចាំបាច់ទៅខ្ចប់លុយទៅខ្ចប់កាក់ទៅទិញលេពីនេះពីនោះកំងពីអនឡាញឬក៏ថា ត្រូវកំងពីនេះពីនោះមកដើម្បីបំប៉ែបំប៉នលាបឡន់ឲ្យ ស្បែកនឹងស្អាតផូរផង់ទេបើសម្រាប់អ្នកធ្វើកឋិនកើតមកស្អាតបែបធម្មជាតិស្អាតបែបធម្មជាតិស្អាតបានយូរបើស្អាតដោយម្សៅស្អាតដោយលេនោះអត់យូរប្រមាណទេត្រូវថ្ងៃបន្តិចក៏ហមត្រូវថ្ងៃបន្តិចធ្វើការងារបន្តិចទៅ វាទៅជាជាប់ខ្មៅរោលធ្វើឲ្យខ្លួនឯងនឹងអត់ស្អាតតែបើស្អាតដោយធម្មជាតិគឺស្អាតចាំសាច់អាយុ50ដូចញោមម៉ានអីហ្នឹងនៅស្អាតណាញោមណា ហ្នឹងហើយនៅនៅនៅស្អាតនៅចាំសាច់អីហ្នឹងហ្នឹងដោយសារបុណ្យពីមុនមកខ្លះដែរណាញោមណាណានិយាយប្រពន្ធលោកតាអានអីនោះមើលសាច់ឡើងសបានបានត្រូវភ្លើងទៀតចាំងឡើងអាលោងហ្មងហ្នឹងហើយអឺនៅការនៅពីកមុំមិនដឹងស្អាតប៉ុណ្ណាទេណោះអាត្មាកើតមិនតាន់បើសិនអាត្មាកើតតាន់ញ៉ែបាទតែកើតមិនតាន់ហ្នឹងណា អធិស្ឋ័យភ័យទោសហ្នឹងហើយហ្នឹងតាមអកពីដីកាបញ្ជាក់ថាអ្នក ដែលឲ្យសម្ពុតនឹងឯងរមែងបានរូបល្អចែងចាំងភោរផង់ហើយចំណុចទីនៅចំណុចទី3ចំណុចទី3អចំណុចទី4នោះគឺ ចំណុចទី4នោះគឺចក្រពតរាជាហោនតេនឹងចក្រពតរាជាហោនតេ និងរមែងបាន ទៅជាសម្បត្តិស្ដេចចក្រនៅពេលណាមួយ នៅ ជាតិណាមួយនៅកំណើត ណាមួយនឹងបានជាស្ដេចចក្រញោមចង់បានជាស្ដេចចក្រអត់ទេញោមអាត្មាមិនស្គាល់ស្ដេចចក្រដែរទេអាត្មាគ្រាន់តែប្រាប់តែប៉ុណ្្នឹងទេអានិសង្ឃរបស់យើងដែលបានធ្វើហើយវានឹងនឹងវិវត្តឲ្យយើងចម្រើន ទៅកន្លែងនោះហ្នឹងហើយចំណុចទីនឹងចំណុចទី6ចំណុចទី6អេហេភិក្ខុគឺ រមែងរំដោះខ្លួនរលាស់ចាកនៅទុកទាំងឡាយទាំងពួងរលាស់ចាកចេញឆ្ងាយនៅកិលេសដែលពួនខណ្ឌនឹងក្នុងខណ្ឌសន្តានហើយឈ្មោះទៅកាន់ព្រះនិព្វានបានដោយបានបួសក្នុងព្រះពុទ្ធសាសនាហើយជាភ្នោះដោយអេហិភិក្ខុមិនបាច់យកកំបិតយកឡាមកោឲ្យឈឺប្រកេះឲ្យឈឺក្បាលអីទេគឺសក់ជ្រុះឯងស្បង់ស្បៃត្រៃជីវរនឹងឯងរមែង គ្រប់ដណ្ដប់លើរាងកាយខ្លួនឯងដោយអាស្រ័យព្រះ សម្មាសម្ពុទ្ធគ្រាន់តែពោលថា អ្នកចូលជាអេហេភិក្ខុគឺថាคล้ายជាព្រះសង្ឃពេញទីដែលមិនបាច់ទិញស្បង់ជីវរពីផ្កាអពីផ្សារមិនបាច់ទិញជីវរពីផ្សារមិនបាច់ទិញឡាមយកមកកោសក់គឺថាវាស្វ័យប្រវត្តិចឹងតែម្ដងណាញោមណាញោមអាត្មាអត់ដឹងដែរទេជាថាទៅទេចាំដល់ពេលនោះចាំដឹងទាំងអស់គ្នាណាញោមណា ហ្នឹងហើយហើយមួយវិញទៀតអានិសង្ឃរបស់ អ្នក ដែលធ្វើកថារមែងបិទផ្លូវអបាយភូមិ4អត់ទៅកើតនៅក្នុងអបាយភូមិ4មាននរកប្រែរសុរកាយតិរិឆានអត់ទៅកើតកលែងអាក្រក់ទេណាញោមណានឹងហើយអត់តកើតអបាយភូមិទេរមែងតកើតស្ថានសួគ៌ទេវលោក ទាំង6ជាន់មានឋានចាតុមហារិជការ និងតាវតង្សាយាមាតោសេតានមាបរិណមិតវសវតីទាំង6ជាន់ហ្នឹងញោមទៅកើតកន្លែងហ្នឹងមិនខានទេអានិសង្ឃរបស់កឋិនអានិសង្ឃបុណ្យដែលយើងបានធ្វើដោយចិត្តសទ្ធាជ្រះថ្លាហ្នឹងឯងទៅកើតកន្លែងនោះបើអស់បុណ្យពីកន្លែងនឹងហើយរមែងមកកើតជាមនុស្សជាអ្នកសម្បូរដោយសម្បត្តិហើយ មិនកើតក្នុងត្រកូលថោកទាបទេ រមែងកើតក្នុងត្រកូល2គឺខត្តយៈត្រកូល1ព្រាមណៈត្រកូល1 ខត្តយៈត្រកូលកើតក្នុងត្រកូលស្ដេចពូជពងវងខ្សែស្រឡាយបរិជាណាញោមណាហើយចាំមួយទៀតនឹងឯងកើតក្នុងព្រាមណតកូលគឺកើតក្នុងត្រកូលអ្នកចេះអ្នកដឹងមានទ្រព្យសម្បត្តិស្ដុកស្ដំចាយមិនខ្វះមិនកលាស់ទេគឺពាក្យថាអត់គឺគ្មានទេគឺជាអ្នកមានភោគៈសម្បត្តិហើយរមែងដូរបានមកវិញគឺ សេចក្តីសុខទាំងផ្លូវកាយទាំងផ្លូវចិត្តអនុមោទនីអូយប៉ុណ្ណឹងបានណាស់តាមមើលទៅធ្វើមុខជាប្អូនជាប្អូនដាក់លោកហើយអង្ការទេ នឹងអញ្ចឹងប៉ណ្ដឹងចោះញោមព្រោះកឋិននឹងទេសរាល់ថ្ងៃហើយបានអាត្មាជាសង្ខេបសង្ខេបយកទៅកុំឲ្យខ្សែអាត់នឹងវាជន់គ្នានឹងដដែលដដែលកុំឲ្យញាតញោមពុទ្ធបរិស័ទស្ដាប់តាមវិទ្យុនឹងហើយគាត់សំតិជាហើយបើសិនជាលើក ប្រធានបទឲ្យផ្សេង តែពីនឹងទៅវាប្រសិជ្ជៈបនកឋិនរបស់លោកលោកឲ្យទេសពីបនកឋិនយើងទេសពីបនបច្ចៈសីមាក៏វាមិនត្រូវណោះចឹងហើយលើកពីកឋិនតែខ្លីៗយ៉យ៉ សង្ខេបសង្ខេបលើសលួខ្វះខាតត្រង់ចន្លោះណាក៏សូមខន្តីភ័យទោសដល់អង្គខ្ញុំបក ណាត្មាភាពជាអ្នកសម្ដែងនៅព្រះសទ្ធម្មវិសេសទេសនាក្នុងវេលាគ្រាឱកាសនេះមុននឹងបញ្ចប់ក៏សូមប្រម៉ែប្រមុំនៅកងការមហាកុសលដែលកើតអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងអស់គ្នាដែលបានបំពេញធ្វើក្នុងថ្ងៃនេះសូមឧទ្ទិសជូនចំពោះបពការីជនមានមេត្តាបិតាជីដូនជីតាញាតកាក្នុងសង្សារវត្តរបស់អស់លោកក្រានជាគាត់ផ្លត់កតិ ធ្វើដំណើរទៅកើតក្នុងទីដ៏ថោកទាបយ៉ាងណាសូមបុណ្យកុសលជួយយឹតយូងសំដៅលោកឲ្យបានមកកើតក្នុងទីដ៏ខ្ពង់ខ្ពស់មួយយ៉ាងទៀតសូមប្រគេនបុណ្យនិងជូនបុណ្យលោកយាយលោកតាដែលកំពុងតែស្ដាប់ពធទេសនាក្នុងគណៈពេលនេះសូមឲ្យបានសម្បត្តិបញ្ញា សមាធិធិរួចចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្រប់គ្នាអនុមោទនីព្រះធម៌ទេសនាក៏សន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង